តែក្នុងស្រុកតែមួយទេណាញោមហ្នឹងហើយហើយព្រះអង្គគ្រប់ព្រះអង្គហ្នឹងក៏សិតតែ នៅក្នុងស្រុកតែមួយដែរតែអខុសមួយអង្គកំពុងឆ្នាំងមួយអង្គមួយ លោកប្អូនអានត្រៃនេះនឹងឲ្យលោកប្អូនកែវនឹងញាតញោមធ្លាប់តែ ឃើញលោកទេសនា3អង្គ2អង្គ3អង្គ2អង្គនឹងដោយអត់មាន អង្គណាឆ្ងាយទេញោមមានតែលោក ស្រុកឯងនឹងមិនដឹងតែលោកមុនលោកពីណាមកឆ្ងាយណាញោមមានកូនស្រុកបកូលស្នឹងហើយនឹងចេះតែប្រើទៅណាញោមវាអស់លុយតិចផងហើយបើសិនជា មុនពីឆ្ងាយមកញោមគិតគិតលើថ្លៃឡានលោកមកឆ្ងាយហ្នឹងហើយណាមួយការចាយវាយតាមផ្លូវបែកកញ្ចប់បបកទៀវនឹងលោកឆាន់អស់ប្រមាណគិតទាំងហ្នឹងទៀតអាញោមថ្លៃសាំងលោកមិនដឹងចាក់អស់មួយកានឬក៏ពីរកាននឹងគិតទូទាត់ឲ្យហ៎ហើយ ទាំងតកង់អូតកង់លោកនោះដឹងប្រមាណទៀតគិតសពគ្រប់មែនទេញោមក្រែងចិត្តគេក្រែងអើយក្រែងហ្នឹងហើយតែដល់តែពេលគ្នាឯងខ្មោចផងសោតធរថ្ងៃទឹកទឹកចិត្តដាច់ខ្យល់នោះផង សង្កទាននោះផងហើយបាំងស្កលនោះផងបាំងស្កលនៅ ផ្ទះមិនអស់ចិត្តបាំងស្គរកន្លែងភ្នោនោះផងនិយាយប្រៅអស់អាចអស់នោមដល់ពេលចុងក្រោយគ្នាបានទេតាប៉ុនខ្មោចបច្ច័យ4ពេញនឹងហើយចម្រើនបជនកតញ្ញូពេញខ្មោចបាត់ថ្មី អេអាត្មាថាអ្នកស្រុកអីណានៃនោះតាញោមអាត្មាមិនមែនថាអ្នកភូមិអង្គយើងឯណាអ្នកភូមិអង្គហ្នឹងអត់ឆ្ងាយពីវត្តថ្មីទឹកឡងសម្រោងហ្នឹងទេណាញោមណោះហ្នឹងហើយតាតាតាញោមអីគីមួយនោះទេហ្នឹងអឺមានមួយយ៉ាងដែរណាញោមណោះហ្នឹងហើយ អត់អីទេមុនអ្នកណាក៏មុនដល់ឲ្យប្លែកណាញោមណោះតែគ្រាន់តែថាញាតញោមពិតបរិស័ទគាត់ចង់បានលោកអង្គណាដែលមានថ្វីមាត់វោហាចង់ឃើញប្រភពលោកនោះវាមិនផងអញ្ចឹងណាញោមណោះតែដល់ពេលមកឃើញមានអីកោងោលលើគ្នាមានខុសគ្នាណាណាលោកពេញក៏កោ ស្លៀកស្បង់ជីពពណ៌ក្រហមដូចគ្នាអញស្មានតលោកខុសគ្នាតាមពិតកោអងោលដូចគ្នាហ្នឹងហើយអញ្ចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក្នុងកម្មវិធីយើងដែលធ្វើហ្នឹងมันសំខាន់ថាយកអង្គណាជាអង្គណាទេសំខាន់ញាតិញោមសប្បាយចិត្តណាបងណា សបាយចិត្តរីករាយជ្រះថ្លា តែកុំភ្លេចលោកស្រុកយើងហ្នឹងឯងនៅក្មេងខ្ចីក្តីឬក៏ថាចេះល្មាក់ល្មមអីញោមអាសាប្រើទៅឧស្សាហ៍ប្រើបានលោកចេះណាញោមមិនដឹងថាតរពីណាមកឲ្យជាង កូនចៅស្រុកយើងទេណាហ្នឹងហើយយើងត្រូវមើល ការខុសត្រូវមើលយកចិត្តទុកដាក់ទៅលើកូនចៅបកូលស្នឹងរបស់យើងហ្នឹងហើយបណ្ដោះបណ្ដាលបើយើងយកតអ្នកក្រៅមកពេញមិនមែនថាមិនអោយយកទេយើងយកមក កម្មវិធីខ្លះកម្មវិធីគាត់ធំដុំមានអ្នកមុខអ្នកការមាន អ្នកចូលរួមនឹងធំដុំហើយកម្មវិធីនឹងក៏សម្បើមដែរ និមន្តមកក៏បានវាអត់មានតោះខុសអីទេហ្នឹងហើយអត់តោះខុសអីទេក៏ប៉ុន្តែសូមធ្វើការប្រៀបធៀបនឹងវាតម្លៃណាញោមណាធ្វើការប្រៀបធៀបនឹងវាតម្លៃលោកអញបាំងស្គលបានប៉ុន្មានតែគេមកម្ដងហ្នឹងបានប៉ុន្មានហ្នឹងហើយវាតម្លៃតាមអញ្ចឹងណាញោម អាត្មាមិនមែនទេសនាទៅសម្ដឹងសម្លឹងលើលៀបសការៈលុយកាក់អីទេតែបើអត់អានឹងក៏អត់មកដែរខ្ញុំប្រាប់ចឹងទេមិនសម្លឹងលើអានឹងទេមែនទេញោមមែនទេហ្នឹងហើយតែបើអត់អានឹងក៏អត់មកដែរមកញយញយញយញយមក ហើយណាមួយតម្លាំងដូចល្វើញោមកលេចទៅលើសាដកដូចស្ដើងស្ដើងដល់ហើយប្រញាប់ដាំងលាក់លាក់សិនអត់តាហើយថាលេងទេណាញោមកុំឲ្យញោមទុនភ្នែកឥឡូវហ្នឹងប្រវែណាអារម្មណ៍មកនេះម្ដងគាត់ថាផ្ដើមសេចក្ដីនៃធរអាខាងដើមហ្នឹងឲ្យញាតិញោមពិតបរិស័ទហ្នឹងកុំងុយងោក ពីព្រោះអីលោកចេះតែសួរញោមថាមិនទេញោមត្រង់ខ្សោយខ្សោយត្រង់មុខជូអែមជូអែមនេះឃ្លានបបហេមិនញោមញោមថាអត់ទេហើយចុះបើសិនតែឥឡូវបើហេវមែននេះគួរតែងើបទៅហូបឬក៏មិនហើយញោមបើសិនជាហេវមែនហ្នឹងគួរងើបទៅហូបឬក៏មិនដឹងងើបទៅណាទៅបើតុកគេលែងរៀបអត់ហើយ យើងតែដួសបបោហូបខ្លួនឯងវាដូចជាវាដូចជាពេកពេកអីញោមអីនឹងមួយហើយមួយទៀតបើលោកកំពុងតែទេហើយញោមងើបទៅបបោកន្ត្រយរយអត់មានអាណិតលោកទេបើអត់លោកអត់ល្ងាចផងហ្នឹងលោកមិនតែថាអីផងណាញោមណោនឹងម្យ៉ាងហើយម្យ៉ាងវិញទៀតជ្រុលតែស្ដាប់ធေါ်ហើយស្ដាប់តតែចប់ស្ដាប់មិនចប់អញចៃងើប ចុកជើងប្រែជើងនឹងចុកដៃតលាក់ដៃចុកខ្នងក្រាបទៅបើអត់ដែលបើសិនតែជ្រុលតែក្រាបហើយមិនមិនទៅដល់ទៅពេលលោកអេវ៉ាំងសាធូទៅបានប៉ុនមកដែរលោកឯងទេអីទេទៅដល់អេវ៉ាំងកណាបានសាធូដែរតាហ្នឹងហើយញោមមើលអើញោម យកប៉ុនទៅណាអស់ណោះដេកលក់មកសបក់ភ្ញាក់ឡើងបានសាធុប្រហែលអាគីដែរហ្នឹងហ្នឹងហើយគេថាស្ដាប់ធម៌មុខរិចរស៊ីធូស្ដាប់ធម៌មុខជូរកស៊ីខាតស្ដាប់ធម៌មុខស្អាតបាតរកស៊ីចំណេញហ្នឹងហើយអញ្ចឹងយើងធ្វើមុខស្អាតបាតទៅស្ដាប់ធម៌ចូលក៏ដោយ ស្ដាប់មិនចូលក៏ដែរធ្វើមុខឲ្យញឹមឲ្យដូចកំពុងតែស្ដាប់ចូលណាញោមឮដែរហ្នឹងហើយស្ដាប់យល់ក៏ដែរមិនយល់ក៏ដែរធ្វើមុខឲ្យដូចកំពុងតែយល់ណាញោមជ្រុលខ្លួនចូលមកស្ដាប់ធម៌ប៉ុណ្ណេះទៅហើយនឹងអញស្ដាប់មិនចប់អញមិនចេញទេតែបើថាចេញចេញទៅបាត់ជើងមកផ្លែតបានហើយកុំសបាទៅនប់ជើងបោលទៅផ្ទះបាត់ណាញោមអាហ្នឹងមិនល្អទេ តែបើថាខេលខោលចង់ឲ្យលោកចប់ហើយមើលលិចមើលកើតណាកលេចឆ្វេងកលេចស្ដាំលើកត្រកស្លាឲ្យសញ្ញាមកមែនទេហ្នឹងឯតាក៏ចឹងដែរមើលនាឡការលិចកាត់ឲ្យសញ្ញាមកអាហ្នឹងក៏លោកដឹងដែរមិនបាច់ចាំងើបចោលលោកទេឥឡូវញាតញោមពិតបរិស័ទជ្រុលដល់ចូលខ្លួនប៉ុណ្ណេះហើយណាញោមណា ចាំចប់ចាំបបហើយមិនដឹងគេមានទឹកដោះគោមានកាខ្វេមានអីទទួលឲ្យអត់ចេះញោមតែបើអត់បើអត់ទៅមិនមែនមកប្រាថ្នាកាខ្វេទេតែបើសិនតែថាបានកាខ្វេ7ថ្ងៃមកទៀតអត់ប្រាប់ប្រមោដែរបនផ្ទះហ្នឹងថ្ងៃមុនអាថ្ងៃបនខ្មោចអាថ្ងៃបនខ្មោច ថ្ងៃបុណ្យសពណាលោកទេសនាក្រេ3ទេចប់មានកាហ្វេ7ថ្ងៃមិនបាច់ប្រាប់ក៏ទៅដែរវាអញ្ចឹងណាញោមណោះហេអេខាងនេះកណាច្បាស់ណាស់ខាងនេះតាក់ទើតាក់ទើមកទេហ្នឹងហើយឥឡូវចូលមកដល់ចំណុចធរអាកុំឲ្យញីយាយតានឹងរងចាំស្ដាប់ធរខ្ញុំកណានឹងគ្រាន់តែលើកខាងដើមបន្តិចទៅ កុំឲ្យយាយតានគាត់ងុយសម្រានហើយចូលអត្តន័យដែលព្រះអង្គគ្រូព្រះអរិយកាសពបានដណ្ដឹងសាក់សួរជាប់តេតិនទៅនឹងពាក្យថាលោកាធិបតីនិងធម្មាធិបតីលោកថាលោកាធិបតីនឹងឲ្យតិសម្ដែងតកតងទៅនឹងប្រសោត ហ្នឹងហើយដល់ទៅពេលធម្មាធបតីហ្នឹងឲ្យសំដែងជាប់តកតងទៅនឹងព្រះអភិធម្មអញ្ចឹងអត់មានសួរអភិធម្មម្ដងទៀតទេសួរតែពីសំណួរនេះចប់តែម្ដងពាក្យថាធបតីឬក៏អធបតីនឹងគឺភាពជាធំណាញាតិញោមហ្នឹងហើយអធបតីយភាពគឺភាពជាធំហ្នឹងហើយមានន័យថា អ្វីអ្វីទាំងអស់វាមានស្ថានទ្រង់ទ្រាយបតឋានធំដុំនឹងវាតលតែមានអធិបតីយភាព នៅក្នុងចំណុចនេះដែរព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសេចក្តីហ្នឹងព្រះអង្គសម្ដែងនៅក្នុងសតនបិដកលេខ41ត្រង់ទំព័រ113នឹងព្រះអង្គមានសម្ដែង អំពីអធិបតេយ្យអធិបតេយ្យនឹងមានដល់13នោះតែលោកម្ចាស់ព្រះអង្គគ្រូព្រះអរិយកាសពនឹងសួរតែ2ទេចំណុចទី1នោះហៅថាអត្តាធិបតេយ្យអានឹងបើយើងនិយាយរាប់រៀងឲ្យបាន3ចំណុចឲ្យគ្រប់ទី1នឹងគឺអត្តាធិបតេយ្យ ទី2លោកាធិបតីទី3នោះគឺធម្មាធិបតីអត្តាធិបតីនោះសំដៅទៅលើ ការយកខ្លួនជាធំក្នុងបទដ្ឋានពិចារណា មានន័យថាយកខ្លួនឯងជាធំពិចារណា គឺម្នាក់ឯងចឹងទៅគឺយកខ្លួនឯងលើកកម្ពស់ខ្លួនឯងអាងខ្លួនឯងពឹងទៅលើសមត្ថ ភាពខ្លួនឯងចំណេះវិជ្ជាខ្លួនឯងគឺពិចារណា ទៅលើខ្លួនឯងជាធំដោយយោស័កដោយឋានៈដោយទួលនេតិដោយការងារចំណេះវិជ្ជាហើយយកមកពិចារណាថ្លឹងថ្លែងទៅលើ តែខ្លួនឯងមួយ នេះហៅថាអត្តាធិបតេយ្យនឹងលោកអត់សួរគាត់ថាយើងលើកមកឲ្យគ្រប់ដល់ទៅពេលលោកកាធិបតេយ្យ នេះលោកកាធិបតេយ្យដែលលោកសួរនេះមានន័យសេចក្តីដូចម្ដេចលោកកាធិបតេយ្យសំដៅទៅលើយកលោកជាធំឬក៏ធ្វើអ្វីមួយយកមតិភាកច្រើនជាធំនេះយកមតិភាកច្រើននោះជាធំញោមអើយញោមឥឡូវដោយកូនចៅប្រុសស្រីក្នុងថ្ងៃនេះ ធ្វើបន់ជូនជូនជូនឯណាគេញោមធ្វើបន់ជូនឯណាគេជូនឪពុកណាញោមណាឪពុកឈ្មោះអីញោមឈ្មោះឈ្មោះប្រុសបើលោកតាប្រុសយ៉ាងណាបជនម៉ានញោមបជនម៉ាន79អលោកតាប្រុសបជន79លោកបានលាចាក់លោកនេះទៅ ហ្នឹងអញ្ចឹងធ្វើបន់ឪពុកធ្វើជាបណកិច្ចជូនឪពុកនេះសួរថាធ្វើតែម្នាក់ឯងឬក៏កូនចៅព្រមព្រៀងគ្នាធ្វើកូនទាំងអស់កូនប្រមាណអ្នកញោមកូនប្រមាណអ្នកកូន5នាក់ចេញម្នាក់ម៉ានញោមធ្វើប៉ុនហ្នឹងប៉ុនហ្នឹងហ្នឹងគេអត់គិតទេណោះហ្នឹងអញ្ចឹងប្រសិនបើការធ្វើនោះ តែម្នាក់ឯងมันអាចឈានទៅដល់ជួលមេនជួលអីបានទេអញ្ចឹងបងប្អូនគេមានគេភាសាគ្នាបនឪយើងណាគាត់មានគុណណាចាំយើងតាំងពីតូចក្រូចឆ្មារៀបការឲ្យយើង មានប្រពន្ធប្តីចែកទ្រព្យចែកសម្បត្តិរបស់ចាស់របស់ថ្មីគោក្របីដំរីសាអឺស្រែចំការច្បារដំណាំ គាត់ឧបត្ថម្ភគ្រប់គ្រងចឹងលោកមានគុណណាស់ឥឡូវនេះលោកបានលាចាកលោកទៅហើយជាកិច្ចតបស្នងចុងក្រោយដែលកូនចៅត្រូវធ្វើនេះឥឡូវបងប្អូនយើងមកជុំគ្នាយើងធ្វើយ៉ាងម៉េចឲ្យស័ក្តិសមនឹងឪពុករបស់យើងដែលជាអ្នកមានគុណនេះតែយើងត្រូវធ្វើអីខ្លះអ្នកកូនគេមកជុំគ្នាគេចាប់ដើមគិតគូរឲ្យមិនអញ្ចឹងណាញោមណា ឥឡូវយើងគិតទៅរមីនណា តែមីនហ្នឹងកុំយកអាអន់ពេកយកអាល្អតិចមកណាហេតិចអស់ថ្លៃថាអស់ប្រមាណអស់ទៅឲ្យស័កសមជាមួយនឹងឋានៈឲ្យស័កសមជាមួយនឹងឪពុករបស់យើងនេះជាចុងក្រោយហើយដែលយើងត្រូវធ្វើចំពោះគាត់គិតម្នាក់ឯងឬក៏គិតទាំងអស់គ្នាញោមណាកូនកូនគិតម្នាក់ឯងគិតទាំងអស់គ្នានឹងឯងគិតទាំងអស់គ្នា ណាគិតទាំងអស់គ្នា នឹងមួយហើយមួយទៀតហើយចោះបើសិនជាយើងដាក់មេនហើយតើរកអាចារ្យណាឥឡូវហ្នឹងតើរកអាចារ្យណាតើរកអាចារ្យស្រុកឆ្ងាយក្បោះក្បែរពាកសម្ដីវោហាសាស័ព្ទក្បួនច្បាប់ក្បួនតម្រាបែបបុរាណបែបសាសនាឬក៏មិនឬក៏យកត្រឹមអាចារ្យអាចារ្យភិនយើងនឹងទៅ អឺទៅដាក់ស្រុកយើងយកអាចារ្យភិននឹងទៅណាញោមណាដល់តែពេលយើងចាំថ្ងៃ7ថ្ងៃយើងធ្វើធំចាំយកអាចារ្យគេយកអ្នកក្បោះក្បាយអាចារ្យភិនអាចារ្យខ្មោចហ្នឹង7ថ្ងៃគេលែងយកហើយមិនតែភិនតែគេអត់យកអន់ចិត្តអត់មើលទៅកណាមិនចេះអន់ចិត្តទេតែគាត់មិនសម ដែលអាខ្មោចយកឯងរួចដល់ពេល7ថ្ងៃយកគេតែគាត់អត់ថាទេអាត្មាជាឧទាហរណ៍ទេអាចារ្យភិនណាកំណត់អាក្រក់អញ្ចឹងណាញោមណាហ្នឹងហើយអ្នកកំណត់អាក្រក់ម្ចាស់បុណ្យតាហ្នឹងហើយម្ចាស់បុណ្យណាមិនដឹងទេចាស់បុណ្យនេះយកតាគ្រប់នឹងអស់100ថ្ងៃក៏យកទៀតដែរណាញោមណាភូមិមួយឆ្នាំក៏អាចារ្យនឹងដែរសំខាន់អាចារ្យនឹងនៅរស់អត់ ហេចាំជីវិតយើងដែលទៀងអីតាកំខឹងណាតា សំខាន់អតានឹងនៅយករហូតលុះអវសាននឹងនឹងអញ្ចឹងអពិភាក្សាគ្នាយើងទៅរកអាចារ្យណាទៅរកឯណាទេបងប្អូនយើងសម្រាប់គ្នាទៅ យើងយកអាចារ្យចិត្តនឹងទៅ អ្នកភូមិផងរបងជាមួយយ៉ាងទៀតក៏ចាក់ព្រឹទ្ធាចារ្យយូរហើយនៅស្រុកយើងនេះនោះទៅរកអ្នកណាទេខ្ញុំរកតាអាចារ្យផិតហ្នឹងវាគ្រប់គ្រាន់ណាស់ភាសាគ្នាទៀតមែនទេញោម អើទៅមុនប្រសង់ប្រមាណអង្គអាមុនវត្តណាវត្តតាវត្តទឹកលងយូកកោកលោកចិត្តសត្វចេះធរទាំងអស់យកលោកណាហើយចុះលោក ទេលោកវត្តថ្មីយោទេសបរុសណាស់អើយវត្តសម្រោងអត់សូវទេតែឲ្យលោកព្រះអង្គវត្តថ្មីតមុនមើលមើលលោកវត្តសម្រោងអត់សូវតាមពិតលោកវត្តសម្រោងទេសទាំងអាត្មានៅកូនញេបណាញោមណោះនឹងដល់ពេលឥឡូវអាត្មានៅ ញៀបជាងលោកកដែលនឹងពិតប្រុសទាំងអស់ហើយនៅគិតថាតើយកលោកណាយកមកទេខ្លះណាព្រះអង្គគ្រូវត្តទឹកលងយើងនឹងមួយអង្គទៅលោកព្រះអង្គគ្រូវត្តសំរោងនឹងមួយអង្គទៅវត្តភូមិថ្មីនឹងមួយអង្គទៅហើយលោកអានត្រៃឲ្យលោករទៅនៅគេពិភាក្សាគ្នាវារលូទៅមកណាញោមណាឥឡូវហ្នឹងបើមុនលោកដែលយើងនិយាយអញ្ចឹងថាមតិភាកច្រើនដើម្បីឲ្យកើតបំ ហ្នឹងឯងហៅថាលោកាធិបតេយ្យមិនអញ្ចឹងមកញោមណោះឥឡូវបើមុនលោកមកក្រេ3សង្កេយនីលោក9អង្គណានឹងលោក9អង្គណាហើយលោកវត្តថ្មីអញ្ចឹងណាំហើយតាលោកមកដឹងអត់ឲ្យកូនញេបមកមួយទៀតហើយហ្នឹងឯងនិយាយអស់ត្បងនោះបើយើងរំលឹកផ្លែតាប្រគេនដល់លោកធំធំលោកតូចអត់អីក្រោយលែងដើរជាមួយអញ្ចឹងឯង លើលោក9អង្គណាឥឡូវអូនឯងគិតតើយើងគួរប្រគេនអីខ្លះកម្មវិធីហ្នឹងហ្នឹងហើយទៅសួរលោកអាចារ្យលោកអាចារ្យថាយើងធ្វើដល់អសង្កេយនីហើយតើតមានសាដកណាក់ក្មួយណាក់កូនអ្នកបងប្អូនគេថាមិនសាដកមកកញ្ចប់ប្រមាណព្រមព្រៀងគ្នាព្រឹបអត់មានប្របាកលិចណាញោមណាអើបើម្នាក់ឯងកើតទេម្នាក់ឯងទៅរួចអត់អត់ទេចុះកើតនឹងដោយសារអីគេ ដោយសារសមូហភាពមតិភាកមតិភាកច្រើនហ្នឹងហើយមតិភាកច្រើនក៏បានកើតជាផ្លែជាផ្កាញ៉ាំងកម្មវិធីឲ្យវាពោពេញទៅដោយបនពោពេញទៅដោយកុសលអត្តថិតអើងកងសបាយជ្រះថ្លារីករាយក្នុងការធ្វើបើម្នាក់ឯងណាញោមម្នាក់ឯងអត់សបាយទេម្នាក់ឯងនឹងក៏មិនដឹងត្រូវមានអ្នកណាទៅវិភាសាម្នាក់ឯងនឹង ក៏មិនល្អដែរតើប្រសិនបើសិនជាមានកូនច្រើនមានគ្នាច្រើនបងប្អូនមកជួបជុំគ្នាហើយបើយកមតិតែមួយម្នាក់ឯងទៅចេះអាងថាឯងបងឯងថាឯងមានជាងគេអាងថាឯងនឹងឲ្យមានសិទ្ធមានវោហាឡូឡាជាងគេយកតែគំនិតខ្លួនឯងកម្មវិធីនឹងក៏អត់ល្អដែរមែនទេញោមមែនទេអះបើឯងទៅចេះណាអញចូលតែ100រួចណាញោមណាថ្លៃមេនណាចេញចេញទៅ សា10ណាចេញចេញ100ដាច់ផឹងរួចខ្លួនអានឹងបើសិនតែមាននៅក្នុងចំណោមនឹងមួយមានអ្នករឹងតតឹងហើយយកខ្លួនឯងជាធំដោយអត់បាន គិតអត់បាន ពិចារណាយកមតិរួមទេអត់ល្អទេមែនទេញោមណោហ្នឹងហើយតែដល់ទៅពេលយើងមានមតិរួមមួយហើយជុំគ្នាជួបបងប្អូនពិភាក្សាត្រូវរូវគ្នាហើយ កម្មវិធីគឺវាល្អយ៉ាងណាមិញណាយ៉ាងណាមិញដូចជាកម្មវិធីរបស់ញោមស្រីដែលកូនចៅបានរៀបចំធ្វើជូនស្វាមីនិងលោកឪពុកជាដើមក៏បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនេះ ដោយសារកូនចៅនឹងឯងយកលោកជាធំ គឺយកមតិយកការស្ទង់ ទៅលើមតិនិងការនិយាយត្រូវគ្នាហើយទើបបានសម្រេចកើតជាបុណ្យកើតជាកុសលហើយបាននិមន្តព្រះធម្មកថាទាំង3ព្រះអង្គធ្វើបឋមសង្កេយនាក្នុងវេលាឱកាសនេះណាប៉ុណ្ណាអញ្ចឹងពាក្យថាលោកាធបត័យនេះ សំដៅទៅលើការយកមតិរួមមួយជា ជាធំណាប៉ុណ្ណាប្រទេសមួយទាំងមូល ឥឡូវយើងបាច់និយាយយើងកុំអាននិយាយប្រទេសទាំងមូលយើងនិយាយតែគ្រួសារមួយអឺអត់ទោះនិយាយតែអំពីភូមិមួយណាភូមិមួយមានប្រជាជន100 200 300ក្នុងផ្ទះសួរថាមេភូមិដែលជាធំនៅក្នុងភូមិនោះជាឪពុកជាម្ដាយជាអ្នកមើលការខុសត្រូវបើសិនជាការដឹកនាំនោះ យកតែខ្លួនឯងជាធំអនុម័តការងារអីលើអំណាចលើសិទ្ធលើទឹកមាត់របស់ខ្លួនតើប្រជាពលរដ្ឋនឹងអាចអនុវត្តគោលជំហរនឹងការងារដែលគាត់បានសម្រេចនោះដែរអត់ហើយញោមប្រសិនបើមេភូមិនោះមិនបានធ្វើកិច្ចការប្រជុំមិនបានស្ទង់នៅមតិការចូលរួមរបស់ ប្រជាពលរដ្ឋទេ អញ្ចឹងការងារក្នុងភូមិទាំងមូលมันអាចប្រព្រឹត្តទៅបានល្អទេណាញោមណលោកសួររឿងហ្នឹងយើងតើនិយាយរឿងហ្នឹងណាខុសត្រូវបើបន្ទោសបន្ទោសព្រះអរិយកាសពព្រះអង្គនៅកដាលនឹងអញ្ចឹងអីមេភូមិធ្វើអីអាងតសិទ្ធអាងតែអំណាចអឥឡូវបើចង់ធ្វើផ្លូវមួយណាអង្គាសលុយទៅបាត់ឈឹងធ្វើផ្លូវអង្គាសលុយទៅធ្វើស្ពាន ហើយចុះបើសិនជាគាត់ធ្វើអ្វីមួយណាឡូវហ្នឹងស្ពានវាមិនតាន់អីផ្លូវមិនតាន់អីទេបែរជាយកលុយហ្នឹងទៅធ្វើអីផ្សេងខុសគោលការណ៍ដែលបាននិយាយគ្នានោះសួរថាការទុកចិត្តនិងជំនឿជឿជាក់របស់ប្រជាពលរដ្ឋនឹងមានទៀតអត់ញាតិញោមមានទៀតទេមិនមានទេអញ្ចឹង រាល់ពេលធ្វើអ្វីក៏ដោយឃើញលោកមេភូមិតែងតែគោះជួងគោះរកាំងអំពាវនាវហៅប្រជាពលរដ្ឋទៅប្រជុំមែនទេញោមមែនទេតែណាស់តែញោមខ្លះណាគាត់ខ្ជិលមកភូមិ100 200ក្នុងផ្ទះទៅប្រជុំបាន20នាក់ទៅប្រជុំបាន30នាក់ហ្នឹងហើយហើយដល់ដល់ពេលគេប្រជុំសម្រាប់ការងារណាមួយហើយចាប់ដើមឯងធ្វើមិនដឹងខ្ញុំមិនដឹង ហ្នឹងហើយហើយការងារហ្នឹងការងារអាញាធរហើយការងារការងារមេភូមិនិយាយចឹងអាត្មានឹកឃើញដោយកាលអាត្មាធ្វើផ្លូវខាងលិចវត្តមួយញោមធ្វើមួយខ្សែប្រហែលជាប្រហែលជា72គីឡូម៉ែត្រដីហ្នឹងប្រហែលជា2គីឡូហ្នឹងហើយអាផ្លូវអាផ្លូវខែភាសាវាមិនផង់វាមិនភក់ហ្នឹងហើយអាមុខផ្ទះគាត់ហ្នឹងណាសັບចិត្តឲ្យ គោយន្តទៅផុងលិចមកផ្ទះគាត់ហ្នឹងទៅដឹកកដាប់ដឹកអីអញ្ចឹងទៅគោជាប់កន្លែងនៅគាត់សុខចិត្តតែត្អូញអើយគ្មានអាញាធរណាបើកភ្នែកទេលោកអើយលោកមើលអស់មកផ្ទះខ្ញុំអាផ្លូវក្នុងភូមិពិបាកទៅមកគ្មានអាញាធរណាបើកភ្នែកទេហើយចុះអាឯងដាក់បើកភ្នែកហ្នឹងវាក៏មិនមើលមកផ្ទះឯងសោះហ្នឹងណាយោមណា នេះបានថាម៉ែឪចែកគូឲ្យហើយនឹងមិនខាន់រត់ទេសនឹងណាអត់បានដែរណាញោមណាញោមអាផ្លូវដែលមានហើយស្រាច់ហើយនឹងណាគ្រាន់តែ ដឹកថ្ម មកគូយន្តម្នាក់សហការគ្នាទិញតែដីមួយឡានពីរឡានចាក់តានឹងទៅវាចប់រឿងបាត់រយណាញោមណាអែងអីអញ្ញាធរគ្មានបើកភ្នែកទេតែឯងនៅនឹងនៅជាប់ផ្ទះមិនបើកភ្នែកផងឲ្យគេនៅណានៃបើកភ្នែក មនុស្សខ្លះកំណត់វាមិនកើតដែរចាំបន្ទោសគេមិនសមដែរណោះញោមណោះណោះអ្នកស្អីភូមិអង្គនឹងអ្នកស្អីណាទេណាអាហ្នឹងឲ្យយើងឲ្យចេះអញ្ចឹងអញ្ចឹងបានថាអឺអញ្ចឹងបានអាត្មាតែងថាអឺញាតញោមខ្លះអញ្ចឹងដែរគាត់ច្រើនតែគិតគិតច្រឡំអញ្ចឹងឥឡូវមានផ្លូវចាស់ពីបរមបរានមានហើយផកភង ភក់ផុងតិចតួចអីអាចធ្វើបានក៏ធ្វើទៅណាដកចេញពីនឹងមកវិញចូលធေါ်យើងវិញណាញោមណាអញ្ចឹងក្នុងភូមិឃុំមួយក៏ដោយវាតលតែមានកិច្ចពិភាក្សាយកមតិភាកច្រើនសំបីតែសំបីតែប្រទេសមួយក៏ដោយត្រូវរើសថ្នាក់ដឹកនាំត្រូវរើសមេឃុំមេភូមិណាឬក៏ថារហូតទៅដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទៀតនោះក៏ត្រូវតែសម្រេច ធ្វើការស្ទង់មតិភាកច្រើនថ្លឹងថ្លែងតើគួរជ្រើសរើសបុគ្គលណារូបណាសមត្ថភាពកម្រិតបព្វធម៌តើគួរជ្រើសរើសបុគ្គលណាដើម្បីឲ្យគ្រប់គ្រងដឹកនាំគឺគេធ្វើដោយការស្ទង់មតិភាកភាកច្រើនមែនទេញោមមែនទេមែនទេញោមនេះហើយហៅថាលោកាធិបលោកាធិបតេយ្យហ្នឹងហើយ ដូចជាញាតញោមហ្នឹងហើយដូចជាញាតញោមពុតបោស័តរើសមេភូមិរើសមេឃុំក៏ត្រូវតា ស្ទង់មតិឬក៏បោះឆ្នោតដូចគ្នាមិនអញ្ចឹងញោមមែនទេនេះហៅថាលោកាថបបតៃណាប៉ុណ្ណាអនុមោទនីហ្នឹងហើយអាហ្នឹងគឺអាត្មាលើកត្រុសត្រុសពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្នបច្ចុប្បន្នតែដល់ពេលលោកការធបតៃតកតងទៅនឹងប្រសូត ញោមអើយញោមលោកកាធិបតីតកតងទៅនឹងប្រសូតញោមចង់កើតជាមនុស្សទៀតទេណាញោមអញ្ចឹងបើញោមចង់កើតជាមនុស្សទៀតអ្វីដែលញោមត្រូវធ្វើត្រូវរកចំណុចរួមមួយដើម្បីឲ្យខ្លួនឯងកើតជាមនុស្សមកទៀតដោយព្រះឧបល័យលើកមិញអញ្ចឹង កាយកម្ម3វិច័យកម្ម4និងមโนកម្មមโนកម្ម3បុរាណបានចងក្រងទុកថាកាប់ព្រៃ3រក្សាព្រៃ10ហឹកឆ្នាំ5កញ្ចប់តอมតំណំតំតំណំ2ណញោមណឈប់សម្រាប់សត្វហើយនៅណាញោមណាឈប់លួចទ្រពគេនៅឈប់ឈប់អឺ ឈប់ឈប់ឈប់ទៅរកស្រីខាងក្រៅនៅមានប្តីហើយឈប់ឈប់ឆាតញ៉ែបរោះបរោះនៅណាញោមកុំមកឯងនៅនៅផ្ទះនៅផ្ទះប្តីខ្ញុំពុនខ្ញុំដល់ទៅរោងចក្រចាក់មែនមែនណាទៅបាត់ហ្នឹងមែនណាទៅទៅចាក់ចាក់មែនហ្នឹងណាទៅរោងចក្រទៅបាត់ហ្នឹងអត់ល្អទេអាហ្នឹងអឺ មានន័យថាក្បត់ប្តីក្បត់ប្រពន្ធហ្នឹងមានអត់មានថាអត់ទេខ្ញុំស្មោះនឹងល្អហើយអកហកមុសាចរុបញុះញង់បំបែកបំបាក់លែងមាននៅអូច្រើនមហាលើអាហ្នឹងច្រើនមហាណញោមណណញោមណបើបើអីអត់បានតែបើរឿងចាក់រុកនេះអត់បានទេ មែនណាញោមមកចាក់រោគចាក់ស្គីលនឹងអត់មិនបានទេសំបីតែលោកនឹងនៅដែរណាញោមលោកណាមិនដឹងលោកវត្តថ្មីបកែហ្មងនិយាយត្រង់យ៉ាងមកនេះបើមាត់បកែជាងគេមាត់នឹងអាត្មារស់នឹងមាត់ហើយទោះក៏នឹងមាត់គេស្រឡាញ់ក៏ដោយសារមាត់គេស្អប់ក៏ដោយសារមាត់តែគ្រាន់តែថាមួយជាតិរបស់អាត្មានិយាយខុសនិយាយត្រូវនេះខ្លួនឯងណាញោមមួយជាតិរបស់អាត្មា អ្វីដែលអាត្មានិយាយខ្លីវែងអាត្មាត្រូវតែនិយាយពាក្យពិតនឹងសម្រាប់អាត្មាអញ្ចឹងតែយើងស្គាល់ពីឋានៈយើងស្គាល់ពីមុខនេតិយើងស្គាល់ពីការងារឲ្យតែយើងច្បាស់ទៅលើមុខនេតិយើងច្បាស់ទៅលើការងារយើងច្បាស់ទៅលើបុណ្យស័ក្តិរបស់យើងយើងនិយាយទៅវាអត់អីទេណាញោមញោមអើយមិនមែនដូចយើងរៀបសាមញ្ញធម្មតាយើងទៅនិយាយដាក់ស្ដាច់ ធ្វើគាត់បើអត់បានទេមែនទេតែបើយើងជាប្តីនិយាយទៅប្រពន្ធអានឹងអត់អីទេអានឹងមានន័យថាយើងស្គាល់តម្លៃនិងឋានៈរបស់ខ្លួនឯងលឺដែរអ្នកលឺដែរអ្នកហើយបើទៅនិយាយទៅនិយាយអ្នកដតេមិនគេដាក់បែកមាត់ទេអញ្ចឹងនិយាយអ្វីស្គាល់ទីទីស្គាល់បុណ្យស័កនិងយើងស្គាល់ពីតម្លៃនៃការងារនឹងនិយាយទៅអញ្ចឹងបានអាត្មាសពថ្ងៃនេះអ្នកដែល និយាយថាលោកក៏ដោយឬក៏អ្នករស់នៅជុំឬក៏ការងារមួយគ្នាក៏ដោយលោកប្រសិនបើលោកនោះមិនស្មោះត្រង់ការងារនឹងល្បីល្បុញ មានមានគ្នាមានខ្នងមានខ្សែនឹងបាននិយាយថាតែការងារលោកទេណាញោមអត់អាចស្ដាប់អាត្មាចូលទេនិយាយថាយ៉ាងអត់អាចស្ដាប់អាត្មាចូលទេនឹងចម្រើនពរអញ្ចឹងអញ្ចឹងគាត់អាចចង់ចម្រើនពរថា អ្វីដែលអាត្មាហ៊ាន គឺសម្ដីនឹងហ៊ានហ្មងញោមសម្ដីហ៊ានហ្មង តែបើសិនពឹងលើកម្លាំងមៀតកពុះកពោបែបអធិនទេញោមព្រោះមៀតប្រប៉ុណ្ណឹងខ្លឹងគីឡូទៅនឹង40ប្របាក់ផងអេតែរាល់ថ្ងៃគីឡូ60ដែរអីទេបែបធ្ងន់ជាងព្រះអង្គហៀងផងមិនដឹងហ្នឹងហើយអញ្ចឹងចម្រើនពរញាតិញោមពុតបរិស័ទថាអឺ ចំណុចទី4ហ្នឹងគឺយើងអត់និយាយកុហកទី5ហ្នឹងគឺមិនសេពទឹកស្រវឹងហ្នឹងជាលោកាធបតីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាយកលោកជាធំដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយ ដែលជាធម៌មាន តាំងពីយូរណាស់មកហើយញាតិញោមពុទ្ធបរិស័ទប្រព្រឹត្តចង់បានកំណើតជាមនុស្សមកទៀតតតែញោមអនុវត្តតាមគោលការណ៍5ចំណុចដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយកើតមកជាមនុស្សហើយ អត់សាងបញ្ហាទៅបានអត់មានចំនួនអត់មានវិវាទតតែយើងខ្លាយជាកម្ពូលមនុស្សសិនមានន័យថាតតែយើងខ្លាយជាកម្ពូលមនុស្សនឹងទី1យើងមានអំណាចហើយស្ដាប់តនេះយើងស្ដាប់តនេះកម្ពូលមនុស្សទី1គឺត្រូវមានអំណាចយើងមានអំណាចសិនមួយទៀតតតែយើងនឹងឯងមាននៅសច្ចៈ ទៀងត្រង់ប្រកបបជាម៉ាត់ឆាត់ស្មោះទាំងសម្ដីស្មោះទាំងការគិតស្មោះទាំងការធ្វើអត់ចេះមានរឿងទេស្ដាប់តញោមស្ដាប់តចំណុចមួយទៀតមានគុណធម៌មានគុណធម៌នឹងព្រះអង្គសម្ដែងថាកំពូលមនុស្សមាន3ដែលព្រះអង្គសម្ដែងសច្ចៈខន្តី កតញ្ញូទៀងត្រង់អត់ធ្មត់និងដឹងគុណបើកាលណាយើងអត់មានភាពទៀងត្រង់អត់មានបិទទាំងការគិតទាំងការនិយាយនិងការធ្វើអត់ត្រង់ហើយអត់មានការអត់ធន់អត់ធ្មត់អត់ទ្រាំខ្វះការជាយាមហើយទាំងគុណធម៌នឹងអត់មានទៀតมันអាចคล้ายជាកម្ពុជាមនុស្សបានទេស្ដាប់តនេះញោមស្ដាប់តអត់ នឹងហើយតែខ្លាចជាកពូមនុស្សទៅបានតលតែមានលោកាថពមានការលោកាថបត័យគឺស្ដាប់គេផង មិនថាយើងនឹងឋានៈបណ្ណាចេះដឹងបណ្ណា មិនថាយើងនឹងឯងនៅក្នុងលក្ខណៈបែបណាទេត្រូវតែយកមតិភាកច្រើនស្ដាប់ព្រមព្រៀងវិភាសា ដោយថ្មធ្វើអីមួយក៏ដោយថ្មទៅអឺប្រឆាំងជាមួយនឹង ជួនកាលប្រឆាំងដែរគាត់ថាមើលមតិភាច្រើនมันអាចទៅរួចទេគឺស្របទៅសំខាន់ការងារជោគជ័យណាញោមណាតែចេះរឹងរូបទោះជាហើយក៏ហើយទាំងបត្រឹងបត្រឹកអត់អត់ចេញពីចិត្តណាញោមទោះណាទោះហើយហ្នឹងក៏នៅតែដើរនិយាយពីយើងអីអញ្ចឹងអញ្ចឹងពេលខ្លះมันអាចបត្រឹងបត្រឹកបានទេស្របតែមួយទៅគឺបានសុខហើយណាញោមណាញោម យ៉ាងយ៉ាងណាមិញលោកកាធិបតេយ្យនៅក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងដូចចឹងដែរឲ្យតែស្របរួមទៅ កើតជាមនុស្សមកដៃទាំងពីរមករៀម10ជើងទាំងពីរមករៀម10ភ្នែកទាំងគូអត់ខ្វាក់ចំមុខកើតមកប្រហោងទាំងពីរអត់ចិត្តមកខាងនេះវាអត់ឆែបណាញោមអញ្ចឹងចំមុខប្រហោងទាំងពីរមានចំមុខមានមុខមានមាត់អវយវៈគ្រប់គ្រាន់កពុះកពពពសម្បល់ ស្អាតមកសិតមកឲ្យតែយើងមានលោកកាធិបតេយ្យប្រកបព្រមដោយដោយធនណាណាអនុមោទនីអនុមោទនីពីរដងណាមិនដឹងថាត្រូវទេសនាបែបណាទេខ្ញុំកណាទេសតាមធននឹងការលើកឡើងពីទឹកឋានជាក់ស្ដែងក្នុងលោកហើយតកតងទៅនឹងធម្មាធិបតេយ្យនៅមួយទៀតចប់ហើយធម្មាធិបតេយ្យនឹងគឺយកធរជាធំណាប៉ុណ្ណា យកធម៌ជាធំនឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងថាគឺយកគុណធម៌ជាធំមកដោយបន់នៅដោយគុណទៅដោយល្អណាញោមណាមកដោយបន់នៅដោយគុណទៅដោយទៅដោយល្អមកឲ្យគេស្រឡាញ់ទៅវិញឲ្យគេស្ដាយទៅឆ្ងាយឲ្យគេឲ្យគេណាត់ហ្នឹងហើយមកឲ្យគេស្រឡាញ់ទៅវិញឲ្យគេស្ដាយទៅឆ្ងាយឲ្យគេឲ្យគេណាត់នឹងមានគុណធម៌ អញ្ចឹងធម្មាធបត័យហ្នឹងគឺសំដៅទៅលើបុគ្គលណា ដែលមានគុណធម៌យកធម៌ជាធំនឹងឲ្យយកធម៌ជាធំហ្នឹងគឺសំដៅទៅលើឋានៈដឹកនាំក្តី សំដៅទៅលើអឺជនក្រមអាវាតក្តីហ្នឹងត្រូវមានគុណធម៌ទាំងអស់គ្នាណែថាបើថាជាវាយនេះប្រោះប្រាប្រោះប្រានត្រាប្រណីដល់កូនចៅនឹងឲ្យបើសិនជាកូនចៅនឹងស្ដាប់មេគោរពតាមពេលវេលា នឹងត្រូវធ្វើអីតាមមុខជំនាញរបស់ខ្លួនឯងត្រូវដឹងកិច្ចដឹងទួនាទីអាហ្នឹងសត្វនៈមានគុណធម៌មែនទេញោមមែនទេក៏ប៉ុន្តែយើងកុំណាខ្វះគុណធម៌កុំថាឡើយអ្នកដតីកុំថាឡើយកន្លែងការងារកុំថាឡើយទៅកន្លែងចិត្តអាកន្លែងឆ្ងាយសូម្បីតែរស់នៅក្នុងផ្ទះនេះបើខ្វះគុណធម៌ហើយប្រពន្ធប្តីវាយគ្នារងាយ មែនឯញោមមែនអត់មែនអត់មែនឯអ្នកភូមិអង្គមានអ្នកវាយគ្នាកកោកហ្នឹងមកញោមណោះហ្នឹងហើយមានប្រពន្ធវាយប្តីប្រពន្ធចាញ់ប្រពន្ធចាញ់ទឹកក្រហមអញ្ចឹងទៅនឹងទៅដល់ផ្ទះប្តីអដាំបាយឲ្យស៊ីវាយប្តីទៅញយហ្នឹងនិយាយប៉ែកមួយហ្នឹងទុំមៀតធំប្តីទូចឯងនៅភូមិអង្គដឹងដល់ភូមិលោកទឹកឡងដឹងឯងតែជាថាទៅសង្ស័យមានអ្នកមានអ្នកមានប្តីតូចអត់ទេនៅហ្នឹង អត់មានទេញោមណោះហ្នឹងហើយវាយគ្នាតែញយណាដល់ស្អីខ្វះគុណធម៌ហ្នឹងហើយគុណធម៌គោរពប្តីប្តី មានគុណធម៌គោរពប្រពន្ធអាហ្នឹងអញ្ចឹងហើយលោកក៏អញ្ចឹងដែរតែអត់មានគុណធម៌ដាក់អាចារ្យអាចារ្យអត់មានគុណធម៌ដាក់លោកចប់ហើយគុណធម៌របស់លោក ត្រូវមានវិន័យក្រិតក្រមប្រតិបត្តិតាមវិន័យហើយដល់ពេលអាចារ្យអញ្ចឹងទៅត្រូវសិក្សា ដូចគ្នាក៏ប៉ុន្តែមិនមែនសិក្សាចេះដឹងហើយទៅជន់បលិចប្រសង់ទេអានោះវាខុសទូនាទីទៀតណាមែនមែនទេញោមអញ្ចឹងបានគេថាអីប្រពន្ធប្រពន្ធចេះច្បាប់មើលងាយប្តីអាចារ្យចេះវិន័យមើលងាយលោកសង្ឃហើយមែនទេយើងក៏មើលគ្នាគ្នាអី នឹងឯត្រូវស្គាល់អំពីឋានៈត្រូវស្គាល់អំពីកិច្ចតួនេះទីនីតិវាចប់រឿងហ្នឹងពួកអស់ប៉ុណ្ណឹងនឹងឯគុណធម៌ណាញោមណាអាត្មាចង់និយាយពីគុណធម៌មិននិយាយធម៌ជ្រៅទេអញ្ចឹងបានមានពាក្យបុរាណមួយលោកថាបុរាណមួយលោកពោលថាអញ្ចេះថាឃើញឈើពុកកុំដើររំលង អាសូរឈើផងក្រន់ចងចន្លោះស្ដាប់ស្ដាប់តនេះញោមមិញហ្នឹងហ៎មកឥឡូវថាទាំងអស់គ្នាមួយចុះថាឲ្យលឺមើលញោមមកឲ្យងុយសម្រាប់ឃើញហោឈប់ឈប់ឈប់ឈប់ឈប់ឃើញឈើពុកកុំដើររំលងអាសូរឈើផងក្រន់ចង់ចន្លោះ អូនឹងសិតអ្នកតន់ចន់ច្រឡុកអត់ចង់ច្រឡុកដែរអឺសិតតន់ណាញោមហ្នឹងហើយអាត្មាមិនតន់ទេអារឿងច្រឡុកហ្នឹងមិនតន់ទេតែតន់អាអាអុចអាអុចច្បកកង់យកអីដែលឆ្លងកែបស្មាត់ទោសនឹងនិយាយចំនឹងចានឹងដែលត្រង់យូរបន្តិចតែបញ្ចប់ត្រឹមហ្នឹងហើយបញ្ចប់ត្រឹមហ្នឹងហើយឃើញឈើពុកកំដៅកំឡងអាសូឈើផងក្រន់ចង់ចន្លោះ អញ្ចឹងឃើញឈើពុកពុកណាស់កំដើកន្លងហើយកុំយល់ថាឈើពុកវាអត់ប្រយោជន៍នោះហ្នឹងហើយកុំឃើញតែឈើពុកវាអត់ប្រយោជន៍នោះវាមានប្រយោជន៍ខ្លះដែរប្រសិនបើយើងប្រៀបធៀបទៅនឹងពីដើមគាត់អត់មានចង្គៀងគាត់អត់មានប្រេងកាតគាត់អត់មានប្រេងសាំងហើយក៏អត់មានអំពូលម៉ែត្រអំពូលអកិសនីហើយក៏អត់មានផ្ទាំងសូឡាដែរគឺគាត់ធ្វើវិធីសាស្ត្របំភ្លឺ ផ្ទះឬក៏ថាបំភ្លឺផ្លូវដើរទៅមុខបានដោយសារភ្លើងចន្លោះហើយចន្លោះនឹងគាត់បានមកពីណាគាត់មិនមែនបានមកពីឈើនាងនួនគាត់មិនមែនបានពីឈើបេងហើយក៏មិនមែនបានឈើធ្នងដែរគឺគាត់បានពីឈើពុកណាញោមណោយកមកវាយទៅយកមកដំទៅយកមកវិលីឡំជាមួយនឹងជွာអីចឹងទៅ ណាជាប់ត្រាជាប់ត្បែងជាប់អីបានដុតភ្លឺដល់ញោមណោះហើយដល់ភ្លឺហើយញោមដើរទៅណាក៏បានដែរហ្នឹងហើយកុំឲ្យតែដើរធ្លាក់អណ្ដៅព្រោះមានហើយប្រចាំងទៅអត់ធ្លាក់អណ្ដៅអត់ជន់បន្លាអត់ជន់អាចគូដែរណោះញោមណោះណោះយាយណោះហ្នឹងអានឹងដោយសារអីដោយសារយើងមានចន្លោះចន្លោះគឺកើតចេញអំពីឈើឈើពុកឥឡូវឧទាហរណ៍ណាឥឡូវឧទាហរណ៍ថាញោមនេះ ជាអ្នកធ្វើស្រែឥឡូវនិយាយថាអ្នកធ្វើស្រែមិនបាច់និយាយអីធំទេសួរថាញោមដែលទៅប្រើឯកឧត្តមលោកជំទាវម៉ូស៊ីឈ្មោះដកស្ទុះញោមបានអត់ណាញោមយើងអត់បាច់ទេគ្រាន់តែអ្នកមានមុខមានមាត់ក្នុងភូមិនេះញោមដែលទៅប្រើមេភូមិឲ្យទៅស៊ីឈ្នួលដកស្ទុះញោមបានអត់អត់ទេប្រើបាននរណាគេខ្ញុំប្រើបាននរណា បានអ្នកខ្សត់បានអ្នកអត់បានអ្នកខ្វះខាតហ្នឹងណាដូរតាំងកក៏គាត់ទៅដែរបើអត់នោះណាញោមណោះណែអាប្រយោជន៍ទីងទួចបានទៅគាត់តែប្រយោជន៍ធំបានមកយើងឯណោះញោមណោះឥឡូវមើលអ្នកដំណើរការគ្រឿងសំណង់ប៉ុណ្ណាសុំឲ្យតាអ្នករោងចក្រដែលឃើញលោកជំទាវអាយដំអុកញ៉ាទៅដេទៅដេខោអាវទៅបំរើការងារក្នុងរោងចក្រដែលមានអាយដំវិញញោមដែលមានអត់ វាអត់មានទេវាមានតែប្រជាពលរដ្ឋក្រីក្រអ្នកជាពាក់អង្គការហ្នឹងសបោមផុតហើយហើយយើងមើលនឹងនឹងយើងអត់អាចមើលម្លងបានទេណាញោមណាអញ្ចឹងបានថាការងាររីកចម្រើនប្រទេសអភិវឌ្ឍបាន គឺប្រើប្រជាពលរដ្ឋទុនខ្សោយឲ្យមានការងារធ្វើអញ្ចឹងគឺវាអាចធ្វើឲ្យប្រទេសជាតិនិងហេដ្ឋារចនាក្នុងប្រទេសដំណើរការទៅបានគឺដោយសារប្រជាពលរដ្ឋអ្នកក្រីក្រនឹងអញ្ចឹងកុំមើលងាយណោះញោមណោះកុំមើលងាយអ្នកក្រយ៉ាងណាមិញឃើញចាស់កោងកោងខ្នងនិយាយមិនច្បាស់ការងារលែងធ្វើកើតអង្គុយលើអទេសដូចយាយអញ្ចឹងតិចថាគាត់អត់ប្រយោជន៍ណាមិនអត់ប្រយោជន៍យ៉ាងហោចណាស់ ក៏អង្គុយល្អូមកព្រឹកដែរណោះញោមណោះហើយហើយណោះក៏បានអង្គុយលើកង់នេះអាកង់រួចជួនកាលអើចៅអើយអាងាចហើយចៅមើលបាយមើលទឹកអញ្ចឹងក៏បានប៉ុណ្ណឹងដែរណោះញោមណោះមានតម្លៃឯប៉ុណ្ណឹងយើងជួនកាលអង្គុយវាយបៀភ្លេចដាំបាយតែបាននិយាយអង្គុយលើកង់គាត់ប្រាប់អង្គុយវាយបៀអើចៅអើយមើលបាយមើលទឹកគោចូលដឹក ដឹកចូលក្រោលឯនៅទេគោដាក់ចបើងមើលបាយជ្រូកមើលបាយមន់អូញ័រញ័រអត់មានថ្មិញផងហ្នឹងអង្គុយប្រាប់គេបានកុំអញ្ចឹងថាកុំមើលរំលងការចងចាំរបស់គាត់គឺមានតែប្រយោជន៍ទេតែបើក្មេងមានរួយរាយអត់ប្រយោជន៍ខ្លះតែបើកំណត់ចាស់ចាស់ចេញមកគឺខ្លឹមហ្មងដល់ញោមណណោមណោ នឹងមានគុណធម៌ស្ដាប់ចឹងទៅមនុស្សមានគុណធម៌គឺចេះឲ្យតម្លៃមិនថារបស់នោះតូចមិនថារបស់នោះធំមិនថាអ្នកមានមុខមាត់ឬក៏អ្នកតូចអ្នកទាបទេចេះឲ្យតម្លៃគ្នាដោយគុណធម៌នេះហើយថាយកគុណធម៌ជាធំយកធម៌ជាធំណាប៉ុណ្ណាអនុមោទនីហ្នឹងហើយវែងឆ្ងាយបន្តិចហើយព្រោះទេសតាមក្រេឯងបើអត់មានទៅណាទៀតផងណោះញោមណោះហ្នឹងហើយ អូដល់វត្តមួយទៀតដល់វត្តហ្នឹងសឹងអានឹងក្រេសឹងណែអញ្ចឹងប៉ុណ្ណឹងចាស់ខ្ញុំកណាសូមអព្យាស្រ័យភ័យទោសមិនចូលក្នុងប្រធានបទជាបណកិច្ចអីទេក្រាន់ថាអ្វីដែលព្រះមហាកសបៈលោកសាសួរហើយក៏បានចំណែកចំណេះវិជាថ្មីសម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នា បានគិត បានពិចារណាជាប់តេតិនទៅនឹងរឿងសង្គមដែល យើងកំពុងតែរស់នៅ បច្ចុប្បន្ននេះណាអញ្ចឹងมันបានលើកជាបណកិច្ចអីទេណាប៉ុណ្ណាអញ្ចឹងនេះស្រ័យទៅលើអាស្រ័យទៅលើ សំណួរដែលព្រះ មហាកាសពហើយម្យ៉ាងទៀតក៏អាត្មាយល់ថាល្អដែលយើងបានស្ដាប់ថ្មីថ្មី បើទេសតែរឿងអនិច្ចំទុកខាងអនត្តាក្តាមឲ្យឈូសបុកភ្លើងប្រៃលាយនៅតែប៉ុណ្ណឹងអត់ទៅមុខទេ តែថ្ងៃនេះព្រះមហាកាសពបានឆ្នៃអាប់ដេតថ្មីណាញោមណា ហើយនឹងមួយទៀតសូមចម្រើនពរចុងក្រោយខ្លីពីវិមត្តថាសូមចូលរួមនឹងវិយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 ទាំងអស់គ្នាណាញោមនឹងកុំធ្វេសកុំប្រហែសឥឡូវនឹងផ្អើលម្ដងទៀតហើយអ្នកបំរុងការមានរៀបខ្លះខ្លះដែរនឹងហើយអីបើរៀបទៅអត់ថោកទាបអីទេសល់លុយវាអត់សោះអស់ទៅលើកអកកដង់ នឹងអាអាតុកម្រងទិញគេលិតចោលអស់ទៅរៀបតែមកព្រឹកលុយសល់ខំបើកមុខរបរទៅវាមិនមែនវាមិនមែនអន់វាមិនមែនអាប់អីពេលហ្នឹងទេតែយើងចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid-19 ណាញោមណាហើយកូនចៅបើមកពីស្រុកក្រៅមកពីថៃមកពីអីហ្នឹងចូលរួមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចាត់តល័យស័ក14ថ្ងៃ ហ្នឹងហើយក៏យើងគោរពឲ្យបាន ទៅ14ថ្ងៃ វាជាជាងដែលយើងត្រូវបាត់រហូត បើត្រឹមតែយើងអត់ជួបជុំគ្នាយើងអខានត្រឹម14ថ្ងៃអត់បានជួបជុំគ្រួសារទ្រាំបន្តិចទៅនឹងបើសិនជាមានបងប្អូនណាចំណាក់ស្រុកចេញពីក្រៅអីមកហើយនឹងគឺត្រូវនៅដាច់ដោយឡែក14ថ្ងៃសិនណាប៉ុណ្ណាណាញោមតាមពិតពាក្យថាចាត់តាល័យស័កចាត់តាល័យស័កនឹងជាភាសាកំឡាយ ពីភាសាបាលីទេបើយើងរាប់តាមភាសាបាលីទៅ ចត្តាល័យស័កហ្នឹងគឺប្រែមកថា40និយមចត្តាល័យស័កហ្នឹង40អញ្ចឹងមានន័យថាមិនមែនរាប់ត្រឹមតែ14ថ្ងៃហ្នឹងទេក៏ប៉ុន្តែយើងកុំបតឹងពេកលើពិភពលោកគេកំណត់ត្រឹម14ថ្ងៃហ្នឹងតែពាក្យថាចត្តាល័យស័កអាចលើសពីហ្នឹងហ្នឹង20ថ្ងៃ30ថ្ងៃ40ថ្ងៃតាម ចត្តាល័យស័កហ្នឹងប្រែមកថា40ថ្ងៃយើងមកហ្នឹងបើភាសាអង់គ្លេសគេថា អឺ Quarantino ណាអានឹងគឺមានន័យថា40ថ្ងៃតែយើងត្រឹមតែ14ទេអត់ដល់40ទេអាចទ្រាំបានទេញោមបើសិនតែមានកូនចៅអីអាចខាំងអីប៉ុណ្ណឹងទៅកុំឲ្យមានការផ្ទុះអីអញ្ចឹងពិបាកណាស់ញោមមិនពិបាកតែញោមអីពិបាកតែអាត្មានឹងគេលិតទេសនាអស់ហើយគេមុនមិនមិនចង់អស់ក្រេទេហើយឥឡូវនោះបានប៉ុនខ្មោចមួយទេសឲ្យណាណីហ្មង ឲ្យយាយរៀងកុំឲ្យមុនលោកនឹងមកទៀតអនុមោទនីចឹងលើកលោកខ្វះខាតកណា ដឹងតែវែងឯកណាដឹងដែរដឹងអីគុណអីគុណពិបាកទ្រាំដែរតែកណាចេះនិយាយទៅអូនិយាយនិយាយនៅអង្គុយស្ដាប់ដែរអត់ប្រទៅផ្ទះចឹងប៉ុណ្ណឹងចាស់ណាអធិស្ស្រ័យភ័យទោសកំហុសឆ្គងពាក្យសម្ដីលេងសើចខ្លះក្តីហ្នឹងក៏សូមព្រះអរិយសក្ការសពនិងអធិស្ស្រ័យភ័យទោសកណា សូមនិមន្តទានជ្រាប សេដ្ឋោអរគុណអនន្តដែលបានបញ្ជាក់នៃពាក្យលោកកាធបតៃខំវេធបតៃដែលមានអត្តន័យទលំទលាយគួរនឹងជាទីជ្រះថ្លាពេញចិត្តរបស់ញោមញាតពុទ្ធបរិស័ទទាំងអស់និង ហើយចឹងលោកបានស្រាយហើយញញាតពុទ្ធបរិស័ទលោកការថាបតៃមកយើងកិត្តលោកកសੰប្រែមកថាវិន័យប្រែមកថាបែកធ្លាយប្រែមកថាខ្ទាតទៅអត់ទៅថ្ងៃនេះលោកតាប្រុកហ្នឹងគាត់បែកធ្លាយគាត់អត់ទៅសូនទៅឆឹងទៅហើយបន្តបន្តទៀតមិនដឹងបុគ្គលណា ឬក៏រូបណាក្មួយណាកូនណាចៅណាទៅបន្តទៀតក៏យើងគ្រប់គ្នានឹងបើអត់ដឹងណាយើងនឹងយើងអត់ដឹងអញ្ចឹងយើងត្រូវយកមតិភាគច្រើនបានន័យថាពេលយើងធ្វើដំណើរទៅតាមដងវិថីចិត្តឆ្ងាយទាំងអស់លោកឪពុកអ្នកម្ដាយគាត់តែងទទួលមានហាម5រារាំងខាត់ខាំង នៃដំណើរកូនទាំងអស់នោះពោលគឺចង់អីញោមចង់ឲ្យកូននឹងបាននៅសក្តីសុខចង់ឲ្យកូននឹងបាននៅសក្តីល្អមិនចង់ឲ្យកូនព្រាត់ប្រាស់បែកចាក់អំពីបុគ្គលជាទីស្រឡាញ់បែកចាក់អំពីបុគ្គលជាទីពេញចិត្តឃើញទេហើយឥឡូវដូចថ្ងៃហ្នឹងលោកឪពុកទៅចោលចឹងម្ដាយក្តីភរិយាក្តីញាតិទាំងអស់ហ្នឹងគាត់សោកគាត់ស្ដាយគាត់សង្រេងណាស់ ពេលដែលគាត់មានជីវិតរស់នៅគាត់ខំប្រឹងតស៊ូដឹកនាំពុទ្ធបរិស័ទក្នុងស្រុកក្នុងភូមិទាំងអស់ឲ្យមាននូវសុខសន្តិភាពឲ្យមាននៃធរសាមគ្គីឲ្យមានធរកាយយល់យល់គ្នានឹងគ្នាហ្នឹងគឺគាត់ចង់ឲ្យបាននៅសក្តីសុខនឹងគ្រប់គ្រប់គ្នាទាំងអស់ញោមញាតពុទ្ធបរិស័ទប៉ុន្តែតដោយអកុសលបានន័យថាគាត់ហ្នឹងឯង ទៅចោលយើងហើយសួរតទៅចោលយើង គ្រប់គ្នាហ្នឹងឯងមានបានប្រាប់យោមគ្រប់គ្នាថាខ្ញុំទៅមុនហើយ មានគាត់ប្រាប់ចឹងឯងខ្ញុំហើយឪពុកបានប្រាប់កូនអីចឹងឯងថាឪទៅចោលកូនមុនណា មានប្រាប់ឯងចាំកូនឯងទៅតាមក្រោយផងមានប្រាប់ចឹងឯងអត់ដែរណោះអញ្ចឹងនេះជាសច្ចធម៌ពិតគប្បីពិចារណាគ្រប់គ្នាឯង យើងពេលដែលយើងមានកំណើតក៏គេមិនបានហៅយើងមកមែនមែនយំពេលដែលយើងទៅវិញក៏គេមិនបានប្រាប់យើងឃើញទេអញ្ចឹងអត់មានបានប្រាប់យើងគ្រប់គ្នាថាខ្ញុំត្រូវទៅស្អែកស្លាប់ស្អែកខាន់ស្អែកហ្នឹងគឺយើងគ្រប់គ្នាហ្នឹងគឺអត់មានបានដឹងបានឮទេញោមញាតចពុតបរិស័ទ នឹងយើងយកចំណុចកលែងលោកៈបាននៃបន្ទាប់អំពីលោកៈនឹងប្រែថាបែកធ្លាយវិនិច្ឆ័យទៅបែកនឹងបែកអីញោមបែកនៅបញ្ចខណ្ឌនៅការណាបែកធ្លាយនៅបញ្ចខណ្ឌនឹងហើយឲ្យឈ្មោះថារស់ឬក៏ស្លាប់ស្លាប់អីញោមចង់តែឯងដុតក៏មិនដឹងចង់តែឯងកប់ក៏មិនដឹង ចឹងណែឯងធ្វើបន់ឲ្យក៏មិនដឹងចង់យកទៅកវត្តចោលក៏មិនដឹងចង់យកទៅដាក់កន្លែងណាក៏អត់ដឹងគ្រប់គ្នាញោមញាតចំពុតបរិស័ទហើយចឹងយើងគ្រប់គ្នាគេស្រឡាញ់គេពេញចិត្តយើងនៅពេលណាដែលយើងមានជីវិតរស់នៅគ្រប់គ្នាពេលដែលយើងស្លាប់ទៅបើសិនជាដាក់តាមផ្លូវឬដាក់មុខផ្ទះហ្នឹងចែកចាយឲ្យញោមនៅមុខហ្នឹងយកឯងយកអត់អត់ហ្មងក៏អត់ញោម ហើយចុះបើគាត់នៅរុកក៏ប្រើឲ្យប្រើអត់គិតនោះដល់ទៅពេលឥឡូវគាត់ទៅដាក់ទៅមុខហ្នឹងឥឡូវឲ្យញោមខាងមុខហ្នឹងយកទេអត់យកដែរអញ្ចឹងមានតែអាចារ្យទេត្រូវការណាញោមហ្នឹងហើយបើឲ្យអាចារ្យចាយកខ្ទេចញោមអត់ຕົកទេហ្នឹងហើយអាចារ្យយកខ្ទេចតបងញោមនេះហ្នឹងដោយសារដោយសារតែញោមខាត់នេះຕົកឆ្អឹងបន្តិចផងដើម្បីຕົកឲ្យខ្ញុំធ្វើបន់រំលឹក បើសិនអត់ប្រាប់អាចារ្យម្ចាស់នេះដុតខ្ទេចត្បងខ្ញុំខ្ចីទុកឲ្យទេឃើញទេខ្ញុំអញ្ចឹងបានន័យថាជីវិតសពសត្វទាំងអស់នេះមិនថាស្លាប់យូរប្រុសនឹងទេអាទិត្យមុននោះស្លាប់សិតតែអាយុ18ញោមមកភូមិហ្នឹងលេខ3 18ទាំងអស់ឃើញទេញោមហើយ18ហ្នឹងសួរតម៉ែពេញឆ្អប់ឲ្យពេញស្រឡាញ់ប៉ុណ្ណឹងញោមពេញស្រឡាញ់ញោមឃើញទេ នឹងដោយសារអីជីវិតយើងមិនរើសតែអ្នកមាន មិនរើសតែអ្នកក្រឬក៏កហបបដីមន្ត្រីរាជការទេគឺឲ្យតែកើតមកនៅក្នុងលោកកសន្តវាសនេះគឺត្រូវតែស្លាប់គ្រប់គ្នាកិច្ចមិនបានរត់មិនរួចកិច្ចឲ្យផុតអំពីសក្តីស្លាប់ពោលគឺមរណៈនេះมันបានឡើយឃើញទេយោ អត់បានទេណាចង់ពួនចង់ជ្រកចង់កិច្ចមានឆ្នាំពិសេសវិសាលវះកាត់ដូរបេះដូងវះកាត់ដូរប្រមាត់ដូរថ្លើមដូរវៀនតប្រមាត់តវៀនយ៉ាងណាក្តីប៉ុន្តែសក្តីស្លាប់នេះមកដល់ពេលណាហើយมันអាចសោកប៉ាន់ខាត់ឬក៏អង្វរកឬសំបានឡើយឃើញទេញោម សុំអត់បានទេណាញោមគ្រប់គ្នាអញ្ចឹងត្រូវមានចុងក្រោយនេះធម្មាធបតៃពោចូលយើងគ្រប់គ្នា មានធម៌នឹងឯងជាគ្រឿងអប់រំមានធម៌នឹងឯងជាគ្រឿងពិចារណាឃើញទេពេលណាដែលយើងខឹងទៅស្អប់ទៅនៅក្នុងលោកនេះមិនពេញចិត្តទៅក្នុងលោកនេះ បើយើងមិនមានធម៌ជាគ្រឿងទូលមានជាគ្រឿងអប់រំឲ្យគ្នានឹងគ្នាទេយើងគ្រប់គ្នារស់នៅនៃរយឆ្នាំនោះ ក៏មិនមានសារៈប្រយោជន៍ដែរឃើញទេយើងគេរស់នៅតែមួយថ្ងៃប៉ុន្តែគេមានគុណធម៌គេមាននៅសក្តីល្អដូចព្រះអនន្តលោកសំដែងអញ្ចឹងយើងរស់នៅឲ្យគេស្រឡាញ់ពេលទៅឆ្ងាយវិញឲ្យគេយ៉ាងម៉េចយើងឲ្យគេនឹកអញ្ចឹងហ៎យើងនឹងឲ្យគេនឹកឥឡូវយមស្រីស្វាមីទៅចោលអញ្ចឹងនឹកគេនឹកដែរណោះថ្ងៃបើនឹកទីទៅនៅវត្ត ទឹកឡងហើយញោមណាហ្នឹងហើយទៅបលែងលេងជាមួយកូននេនទួយទួយអីទៅហ្នឹងឲ្យបាត់កាត់អីចឹងទៅពួកកូនតាមដឹងទៅកូននៅឆ្ងាយដែរហើយកូននៅជាមួយនឹងប្រមាណអ្នកញោមស្រីនៅពីដែរណោះអើគ្រាន់ជាងអាត្មាដែរបើអាត្មាគ្មានសោះហើយហ្នឹងហើយ3អង្គហ្នឹងគ្មាននេះញោមហ្នឹងហើយ អាម៉េចអាម៉េចតែគ្មាននរណាគេបន្លែងអីហៅរទេញោមហ្នឹងហើយអូលោកថាគិតតរហើយញោមនឹងតរតណាទេញោមអីហ្នឹងហើយនឹងដើម្បីឲ្យយើងមានបតិបឋានពិចារណាជីវិតគ្រប់គ្នាញោមញាតិពុទ្ធបរិស័ទទោះបីជាយើងខំកើតຕົកយើងយំមិនសក់ចិត្តយ៉ាងណាក្តីក៏មិនអាចសុំជីវិតគាត់ឲ្យមានជីវិតរស់ វិញឡើងវិញមិនបានទេហើយចឹងកាលណាដែលយើងកាត់នៃការសឹកខ្សួលអ៊ុលដាក់ដតីនេះទៅយើងយកធម៌មកពិចារណាទៅថ្ងៃនេះឪពុកយើងថ្ងៃក្រោយដឹងជាបុគ្គលណាទៀតអញ្ចឹងយើងសាងនៅសេចក្តីដល់ពូលមានគុណធម៌ឲ្យនៃតេកេណានុបទានទើបបានសម្រេចនៃសេចក្តីសុខដល់បុគ្គលស្លាប់រួចចាក់អំពីទីទុកបានកាន់នៅក្នុងទីបរមសុខ ដោយញាតសន្តាននេះមាននៃគុណធម៌បានធ្វើបន់ឈានបណ្ណកិច្ចហើយការនឹករលឹកឧទ្ទិសទៅឲ្យនឹងឯងសូមអនុមោទនីចឹងអត់មានបន្តអីទៅទៀតទេញោមព្រោះមួយថ្ងៃហ្នឹងតាន់បានសម្រាប់ឬក៏ស្រង់ទឹករៀងស្អកស្អកអីញោមហ្នឹងហើយឥឡូវការសំដែងប្រធរទេសនាក្រេ3 កសន្មត់ចប់ទៅតាមឱកាសពេលវេលាមុនបញ្ចប់ថ្មភាពទាំងបីព្រះអង្គលើកយកបុណ្យកុសលកាត់ឡើងពីមិសទានធម្មទានពិសេសកាត់ឡើងពីទឹកចិត្តយមស្រីបត្រាបត្រី បុត្រភាសាបុត្របង្កើតញាតិមិត្តចិត្តឆ្ងាយទាំងអស់ចូលរួមអបស្តោបនៅក្នុងកម្មវិធីបុណ្យឈានបណ្ណកិច្ចប្រព្រឹត្តទៅល្អក្នុងឱកាសនេះ ក៏សូមជួបប្រកបនៅពុទ្ធពរទាំងឡាយ4ប្រកាយយុវណៈសុខៈពលៈព្រមទាំងសម្បត្តិ3មនុស្សទេវតាសម្បត្តិអស្ចារ្យប្រណិព្វានញញៀតពុទ្ធបរិស័ទប៉ិនប៉ងប្រាថ្នានៅសម្បត្តិណាប៉ុណ្ណានោះក៏សូមសម្រេចទៅតាមឆន្ទៈទឹកចិត្តញញៀតជាពុទ្ធបរិស័ទទាំងអស់បានតាំងចិត្តហើយប្រាថ្នាគ្រប់គ្នាសូមអនុមោទនីយ៉ាងសង្កបេតៈ រិសមត្តារិបធរទិស្នាដល់អង្គខ្ញុំគុណិតមកភាពទាំង3ព្រះអង្គបានសម្ដែងមានប្រមាណមកប៉ុណ្ណេះក៏សន្មត់ទៅតាមឱកាសពេលវេលាតែប៉ុណ្ណឹងឯងអេវាំងមុនចប់ឯវភៈរតៈមនីហេសវជារាយកបតបសោឬកបត ព្រះអភិធម្មទាំងពីរបទនេះឲ្យបានរលាក់រលែងចែកសម្លេងគ្រប់គ្រប់ព្រះអង្គទៅអង